ក្រោយមានគេឌីលថាមានលុយការប្រពន្ធនិងទិញឡានរាប់ម៉ឺនតែមិនធ្វើផ្ទះជូនម្ដាយស្រាប់តែពូចកតបទៅវិញខ្លាំងខ្លាំងបែបនេះថាជាការប៉ុណ្ណះជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីអ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់ដ៏ល្បីឈ្មោះលោកជឿនប៊ុនច័កហៅអេដមីនជីងច័ក ដែលបានសម្រេចចិត្តចូលរោងការជាមួយនឹងភរិយារបស់លោកគឺអ្នកនាងត្រិញផល្លាកាលពីចុងឆ្នាំមុននេះជាក់ស្ដែងផងដែរនោះ ក្រោយរៀបការឃើញថាលោកនិងភរិយាមាន បញ្ហាជាមួយគ្នាជារឿយរឿយរហូតប្រកាសលែងលះគ្នា ជាច្រើនលើកច្រើនសារផ្អើពេញបណ្ដាញសង្គមផងដែរនោះប៉ុន្តែក្រោយពេលហែកហួរគ្នាមិនទាន់បានប៉ុន្មាន ផងនោះ ពេលនេះអ្នកទាំងពីរបានត្រូវរើគ្នាវិញហើយ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងតែម្ដងយ៉ាងណាមិញក្រោយពេលត្រូវគ្នាជាមួយនឹងភរិយាវិញស្រាប់តែនៅថ្ងៃទី12ខែសីហា ឆ្នាំ2022នេះលោកជីងចក់បានទៅដល់ស្រុកកំណើតរបស់អ្នកម្ដាយលោកនៅខេត្តកំពង់ធំ ដែលពេលនេះលោកបានសម្រេចចិត្តរៀបចំ ធ្វើផ្ទះថ្មីមួយខ្នងជូនដល់អ្នកម្ដាយរបស់លោកនៅទីនោះដោយលោក បានប្រាប់បែបនេះថា មនុស្សទី1ដែលខ្ញុំស្រឡាញ់និងគោរពអស់មួយជីវិត គឺម៉ែរបស់ខ្ញុំផ្ទះមួយខ្នងដែលខ្ញុំបានសន្យាជាមួយគាត់ខ្ញុំនឹងធ្វើជូនម្ដាយខ្ញុំរឿងខ្លះខ្ញុំមិនចង់និយាយមិនចង់បកស្រាយគ្រាន់តែពេលនេះម៉ោងនេះខ្ញុំចាប់ផ្ដើមជីវិតថ្មី លើការងារចាស់របស់ខ្ញុំវិញទាំងអស់ដោយឡែកទៀតសោតក្នុងនោះស្រាប់តែមានអ្នកនិយាយពាក្យប៉ុន្មានម៉ាត់ថាបើស្រឡាញ់ម៉ែជាមនុស្សទី1មែន ង់ផ្ទះថ្មីឲ្យម៉ែមុនទិញឡានទំនើបនិងការប្រពន្ធបាត់ហើយមិនចាំយូរស្រាប់តែអេដមីនជីងចក់តបទៅវិញបែបនេះភ្លាមថា មុនក្រោយមិនសំខាន់ តែសំខាន់ គឺធ្វើឲ្យបានតាមអ្វីដែលខ្ញុំនិយាយកូនសងគុណម៉ែគឺឃើញគាត់សប្បាយចិត្តនៅអ្វីដែលគាត់ចង់បាន ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ